ម៉ែពេលនេះកូនបានមកដល់កន្លែងដែលម៉ែចង់ឲ្យកូនមកហើយកូនបានជួបមនុស្សម្នាក់បងបងអីវ៉ាន់ផ្ញើវីសាអង្គរទៅវៀតណាមដំបងមើលទៅកូនមិនគិតស្មានតែគេជាមនុស្សល្អទេអញ្ចឹងសម្រាប់ទៅចែងអត់តមានផ្ទះមានអីនៅអញ្ចឹងឥឡូវទៅជាមួយខ្ញុំទៅថ្ងៃស្អែកខ្ញុំជូនទៅរកផ្ទះជួលតែក៏ពិតគេជាមនុស្សល្អ ខ្ញុំមកចែកសម្រាប់នៅនឹងបានតែហាមប៉ះពាល់បានរបស់ខ្ញុំព្រោះខ្ញុំចូលចិត្តទេសម្រាប់មើលថាម្នាក់ស្រីហ្នឹងពូនឬជារសាមើលតែគេសាច់ឈាមគេណាហ៊ានអាសោតមើលគេមកយកឯងអូបន្លែប្រហែលជាគេយកវាគ្រាន់តែបោកព្រើអើយមែនទេចោលចោលហេតុចាំបានហើយអូស្រួលកូនគិតថាប្រហែលមកនេះកូនគ្មានអ្នកទីពឹងទេតែមិននឹកស្មានថា គុំបានជួបផេរ៉ូនៅផ្សារដាំខម្នាក់នេះសោះគុំបានរៀនអីជាច្រើនពីគេនឹងជីវិតនៅកន្លែងនេះវាហត់តែវាសប្បាយបើខ្ញុំមិនល្អអញ្ចឹងមុំអាចពេញចិត្តខ្ញុំអត់មុំអាចស្រឡាញ់ខ្ញុំដែរអត់មុំអត់ព្រមទេតែមុំស្រឡាញ់យូរឯងអូនអត់ដូចហត់នៅរងចាំបងឯងមែនទេអត់ហត់ទេគ្រាន់តែរងចាំមានអីហត់ អរគុណសម្រាប់ការណាបងមួយនឹងណាអរគុណអូនសម្រាប់ចិត្តស្មោះបងនឹងថាអ្វីគ្រប់យ៉ាងយើងអាចទិញលក់បានប៉ុន្តែចិត្តស្មោះសគឺជាអាចទិញបានមែនខ្ញុំយល់ថាក្រៅពីមានក្តីសម័យរឿងមួយទៀតដែលជួយឲ្យយើងធ្វើកិច្ចការងារបានសម្រេចជោគជ័យនោះគឺក្តីស្រឡាញ់បងកម្មមួយបង